អូខេជំរាបសួរបងប្អូនបងប្អូននៅក្នុងវីដេអូនេះគឺយើងនឹងបន្តទៅទៅនឹងការសិក្សានៅមេរៀន AutoCAD ថ្ងៃនេះគឺខ្ញុំនឹងបង្ហាញបងប្អូនតទៅការដាក់នេះការវាស់នៅវាស់នៅ dimension របស់វាហើយ ការដាក់ឈ្មោះនៅទីនេះអូខេឥឡូវខ្ញុំចូលមកកាន់ប្លង់របស់យើងបងប្អូនមុនចូលមកកាន់ទីនេះខ្ញុំសូមបង្ហាញនៅ comment មួយដែលវាមានឈ្មោះថាអូខេបងប្អូនមើលនេះវាដាក់ strict comment នេះគឺ comment នេះគឺសម្រាប់ធ្វើការពន្លូតឬក៏ពង្រួមនៅ object ណាមួយ ពេលខ្ញុំចុចលើដល់មកខ្ញុំចុចលើដល់ តមកទៀតវាឲ្យខ្ញុំ select object ឲ្យខ្ញុំ select object select ទៅនេះបាទតោះមកខ្ញុំ space លើវាបងប្អូនចុចចំណុចណាមួយដែលខ្ញុំចុចចង់ចុចចំណុចនេះអូខេបើសិនជាយើងចង់ឲ្យវារត់ត្រង់ចុច F8 បាទបងប្អូនឃើញទេអញ្ចឹងវាវាបលូតមកខាងនេះអញ្ចឹងខ្ញុំចង់ឲ្យវាគេចង់ឲ្យវារួមវិញខ្ញុំចុចលើវាថាសុខ S មកតើខ្ញុំ space លើវាតើខ្ញុំចុចចំណុចនេះមួយខ្ញុំអាចទាញមកខាងនេះក៏បានដែរបងប្អូនឃើញទេ អានេះគឺគឺការទាញ balut ឬក៏បរួមនៅ object ណាមួយអញ្ចឹងខ្ញុំ control set វាសិនអូខេចឹងខ្ញុំចង់ balut ដល់ខាងនេះខ្ញុំវាយ comment stretch នេះមកតោះមកខ្ញុំ select នៅលើវាតោះខ្ញុំ space លើវាបងប្អូនចុចចំណុចមួយនៅខាងក្រៅមកហើយខ្ញុំចាប់អស់ចុច F8 ឲ្យវារត់ត្រង់ឃើញអូខេបាទខ្ញុំចាប់អស់វាអូខេខ្ញុំខ្ញុំហៅ comment នឹងមកក្រៅវិញ select លើ object នេះខ្ញុំ space ខ្ញុំចាប់អស់វាមកអូខេអូខេនឹងគឺការ balut ឬក៏ រិចបង្រួមឬក៏ពង្រីកឲ្យវាវែងនៅ object ណាបាទហ្នឹងគឺខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងតើតើសំណួរបងមួយដែលគាត់បានសួរមកកាន់ page យើងអូខេជាដំបូងគឺខ្ញុំចាប់ដើមធ្វើការវាស់នៅ dimension នេះអូខេនៅ dimension នេះអញ្ចឹងគឺគេវាស់គេវាស់ឥឡូវយើងវាស់ម្ខាងនេះអូខេខ្ញុំវាស់ពីនេះមកនេះអូខេឥឡូវយើងចាប់ដើមវាស់បងប្អូនគ្នាដើម្បីអាចវាស់បានទីមួយដូចខ្ញុំបង្ហាញអញ្ចឹងគឺបងប្អូនត្រូវមើលនៅមេរៀននេះវីដេអូមុនតើតើការបង្កើតនៅ dimension នេះ បាទអញ្ចឹងខ្ញុំអូខេលើវាដើម្បីអាចបោះបានបងប្អូនចូលមកកាន់ទីនេះគឺយើងខ្ញុំបានឲ្យបងប្អូនបង្កើតទៅនឹងអីគេ layer មួយគឺ dimension សម្រាប់យកវាមកបោះតោះយើងវាដាក់ DLE DLE គឺវាស់បន្ទាត់ត្រង់បាទអូខេ space លើវាតោះមកខ្ញុំវាស់ចេញខ្ញុំវាស់ចេញពីបន្ទាត់នេះអូខេមកដល់បន្ទាត់នេះបាទខ្ញុំទាញមកខាងខាងក្រៅនេះអូខេបងប្អូនទេខ្ញុំទាញមកខាងក្រៅនេះយើងចង់វាស់បន្តទៀតយើង DCO មកអូខេ បាទតើខ្ញុំចុចនៅលើបន្ទាត់នេះបងប្អូនឃើញខ្ញុំ space ផ្ដាច់វាចោលអញ្ចឹងបន្ទាត់ពីរនេះវាដូចគ្នាខ្ញុំ space ខ្ញុំផ្ដាច់ comment ចោលខ្ញុំដាក់ DLE បន្ទាប់មកខ្ញុំវាស់បន្ទាប់បន្ទាត់ពីនេះមកនេះអូខេខ្ញុំអស់ចុះមកក្រោមបាទអស់ចុះមកក្រោមខ្ញុំ DCO អូខេបន្ទាប់មកខ្ញុំជាប់មកនេះអូខេជាប់មកនេះបាទតមកនេះទៀតបាទបងប្អូនឃើញយើងជាប់វាមក ដោយសារបន្ទាត់ហ្នឹងវាស្រួលយើងស្រួលយកមកវាមកប៉ះនាទីនេះណាតបពីបងប្អូនវាស់វាហើយយើងត្រូវការអូខេអានេះគឺយើងវាស់មកខាងលើនេះមួយទៀតខ្ញុំចុច space បដាច់យើង DBR មួយទៀត DVR តមកខ្ញុំ select ខ្ញុំវាអក្សរ S ដើម្បី select object ដែលខ្ញុំចង់ភ្ជាប់អូខេតមកខ្ញុំភ្ជាប់ត្រង់នេះតោះនេះបាទវាមកលើ space បដាច់វាចោលនេះដូចគ្នាដែរខ្ញុំអូខេ ខ្ញុំបើអានេះខ្ញុំដុច escape ខ្ញុំវាយ DVR សោះថ្មីខ្ញុំចុច escape ដើម្បីដាក់វាចប់តបមកខ្ញុំវាអសអេសដើម្បី select ទីតាំងណាមួយអូខេខ្ញុំ select អានេះហើយខ្ញុំចង់វាស់ជាមួយនេះអូខេបាទបាទតោះ space ដាក់វាចោលតមកទៀតយើងត្រូវការកាត់នៅ dimension នេះដើម្បីកាត់នៅ dimension នឹងបានខ្ញុំខ្ញុំនិយាយរួមវីដេអូខ្ញុំបង្ហាញឲ្យតេតើ upload ទៅទៅយក comment កាត់ dimension នេះ ដោយសារនេះខ្ញុំនេះកាត់នេះខ្ញុំបានអេតវាបញ្ចូលហើយអញ្ចឹងបងប្អូនអត់តន់នេះទេបងប្អូនមើលវីដេអូមុនមុននេះតើតើការកាត់ទេអូខេបន្ទាប់មកខ្ញុំចាប់តាមកាត់វា គឺ CD មិនវា CD កាត់ dimension វា CD ហើយ select នៅលើ object នេះហើយយើង space វាកាត់ទីតាំងមួយមួយកាត់មួយបើឃើញអូខេបាទបន្ទាប់ទៀតខ្ញុំខ្ញុំ space ហៅ command នឹងមកប្រើវិញខ្ញុំ select លើនេះ space ហើយកាត់នៅទីតាំងនេះមួយមកអូខេអូខេនេះខ្ញុំ select អត់ដោយបាទខ្ញុំ សេដីវាមកអូខេកាត់ធៀបនៅនេះមកបាទអូខេយើងកាត់បាយយ៉ាងស្មាតហើយមកយើងកុំខ្វល់យើងវាស់ចេញពីទីតាំងណាចាំយើងយកមកកាត់តាមក្រោយអូខេអានេះគឺអានេះគឺខ្ញុំទិញមកនេះពីចាស់បាទតបមកទៀតអ្វីដែលយើងត្រូវអូខេយើងត្រូវធ្វើបន្តមកទៀតគឺការដាក់នេះដាក់ណាកំហាក្បាលក្បាលនេះ បាទបាទនេះដោយសារខ្ញុំធ្លាប់ធ្វើហើយឥឡូវយើងធ្វើអនុវត្តនៅទីទាំងអស់គ្នា ដើម្បីឲ្យដាក់នេះបានបងប្អូនទី1យើង copy នៅ dimension នេះមួយមក copy ទីមកខ្ញុំ copy យកវាមកបង្កើតនៅខាងក្រៅនេះអូខេអូខេតោះមកយើងយើងពេច block វាតោះមកយើង select លើ object នេះយើង space ទៅក្បាច់ block វាចោលយើងខ្ញុំលុបចោលយើងយកតិចទេបាទខ្ញុំយកតិចអូនេះយើងយកតិចយើងយកតិចដេកនេះល្អជាងយើងយកតិចដេកនេះល្អជាងយើងយកតិចឈើមកពិបាកប្រវល់ម្ដងទៀតអូខេ ឥឡូវខ្ញុំធ្វើនៅក្រោមនេះម្ដងហាញមកផងអញ្ចឹង x ត្រឡប់នឹងវាតោះមាន select ដើម្បីលុបវាចោលបាទអញ្ចឹងតោះបងប្អូន select នៅអក្សរហ្នឹងខ្ញុំត្រឡប់វាម្ដងទៀតហើយខ្ញុំបន្ត click នៅលើវាអូខេបងប្អូនឃើញអាហ្នឹងវាអត់មានជាប់អីទេតោះមកបងប្អូនចុច control លេខ1បូកជាមួយលេខ1អូខេវាអត់ចេញឥឡូវខ្ញុំ select នៅលើវាចុច control បូកជាមួយនឹងលេខ1បាទវាចេញបែបនេះឥឡូ w ខ្ញុំមក edit លើនេះអូខេ reader នេះខ្ញុំវាអក្សរ A ពីដមកហើយបងប្អូនដូរដូរ font វាទៅជា font អូខេខ្ញុំដូរនោះ font នេះសិននេះអស់អស់ scroll ចូលមកក្រោមបងប្អូនបាទឥឡូវនេះ font វានៅណាចេះបាទឥឡូវខ្ញុំថយវាសិនខ្ញុំ select លើ Ctrl លេខយើង select នៅលើវាមក មើល select លើវាហើយវាចេញ font ណាចេះអូខេ font នេះ style អូខេ style យក font area មកបាទព្រោះ font នេះវាដិតអញ្ចឹងវាងាយស្រួលដល់យើងក្នុងការសរសេរតទៅទៀតបងប្អូនកន្លែង adjustment នេះបងប្អូនចេះតែមេដល់8អានេះវានៅកតានេះសម្រាប់ចេញចេញ escape ដោះវាចោលទៅទៀតបងប្អូនវា cycle មួយនាទីតាំងវាយនេះមកហើយវាគូរហើយមកបន្តមកទៀតបងប្អូនអូខេបងប្អូន select លើនេះមក ហើយបងប្អូនចែកចំចំណុចកណ្ដាលនេះហើយយើងប៉ះរង្វង់តិចអូវាហាងចំណុចកណ្ដាលនេះអូខេអូខេតើចុច escape បន្ទាប់មកខ្ញុំខ្ញុំបរួមរង្វង់នេះនេះចុចកន្លែងនេះមកយើងបរួមវាឲ្យមើលទៅចិត្តប៉ះអសហ្នឹងអូខេអូខេតបមកទៀតគឺខ្ញុំ offset អានេះខ្ញុំ select លើវាយើងឬក៏យើងវា offset ហើយខ្ញុំ offset អានេះមកចំនួន10ប្រវែងវា offset ចេញមកខាងក្រៅអូខេបន្តបន្តិច offset មួយទៀត រ offset ចំនួន60មកខាងក្រៅនេះទៅទៀត offset របស់នេះបាទតោះពីហ្នឹងមកបងប្អូនភ្ជាប់វាអូខេភ្ជាប់ឡាញវាភ្ជាប់ឡាញវានេះអូខេភ្ជាប់ឡាញវានេះមកនេះអូខេនេះចំណុចនេះ space space វាភ្ជាប់ឡាញទៀតអូខេភ្ជាប់ឡាញ space តមកគឺខ្ញុំចង់អូខេតមកទៀតយើងអាចលុបអានេះបាន បានហើយបាទបន្តមកយើងលុបអានេះបងប្អូនមើលនៅក្នុងនេះមើលក្នុងខ្លោងរបស់យើងសិនអញ្ចឹងក្នុងខ្លោងរបស់យើងវាខ្ញុំស៊ូមកបន្តនេះវាជាប់អញ្ចឹងវាដាច់ទេអញ្ចឹងបងប្អូនចង់លុបអាបន្តកដាលនេះបងប្អូនចុចអារង្វង់នេះហើយបងប្អូនចុចថា trim បាទបន្តមកបងប្អូនចុចនេះមកគឺវាលុបអស់ទាំងអស់ហើយចុច escape ដោះ comment ចោលតបពីដល់ចំណុចហ្នឹងនេះគឺខ្ញុំខ្វាយនេះចោលតបពីដល់ចំណុចហ្នឹងបងប្អូនប្លុកអានេះមួយអូខេប្លុក បន្លប់អានេះមួយដើម្បីងាយស្រួលក្នុងការប្រើវាខ្ញុំចុចអក្សរ B បន្លប់លើវាអូខេហើយដាក់ឈ្មោះអីក៏បានដែរខ្ញុំដាក់ឈ្មោះ cycle through shot អានេះបើយើងចង់ add នៅ point វាក៏បានដែរដល់នេះចុចអូខេមកបាទនេះយើងបន្លប់បានហើយបន្តមកទៀតយើង copy អានេះ copy ហ្នឹង copy វាមកយើង copy យកទីតាំង copy ទីតាំងនេះព្រោះអាទិដៅយើងយើងដាក់នៅខាងណាបាទយើងដាក់នៅលើខាងនេះឃើញទេ បាទ space វាតមយើង copy ដាក់នេះមួយទៀតអញ្ចឹង copy ដាក់នេះមួយទៀតបងប្អូន select copy នេះផងតាមមកនេះ copy save តមកយើង copy កន្លែងជើងនេះហើយយើងយកមកផាស់កន្លែងនេះមកបងប្អូនឃើញបាទខ្ញុំយកមកដាក់កន្លែងនេះមកគឺវាត្រួតកន្លែងនឹងតែម្ដងតទៅទៀតនេះគឺខ្ញុំចាប់ទាញវាមកកន្លែងមក space បដាច់វាចាប់ហើយខ្ញុំត្រូវ set សិនដោយសារខ្ញុំទាញអត់ត្រូវបាទ នេះខ្ញុំ select វិញចាប់ទីមកខាងនេះក៏បានអូខេប៉ុន្តែប៉ុនយើងទីយើងទីស្រួលវាវាដោយនេះទៅជាមួយបាទខ្ញុំចាប់ទីនេះម្ដងទៀតបាទតទៅទៀតអឺតទៅទៀតយើង copy ខាងនេះមកដាក់ខាងនេះម្ដង copy វា CO copy បាញ់ copy ទីតាំងនេះដាក់ទីតាំងនេះតមកខ្ញុំ select copy នេះសាថ្មីអូខេខ្ញុំ select តាមនេះហើយខ្ញុំ copy ខ្ញុំ copy បន្តែខ្ញុំ copy ទីធៀបនឹងទីតាំងនេះអូខេធៀបទីតាំងនោះបាទធៀបទីតាំងនោះអូ អានេះហៅអីកាត់អញ្ចឹងខ្ញុំសម្រេចសារថ្មីខ្ញុំកាត់តែ CD កាត់វាសារថ្មីកាត់ធៀបទីតាំងខ្ញុំអូខេនេះមិនដឹងជាប់អីអត់កាត់ខ្ញុំ copy នេះសារថ្មីមក copy ទីតាំងនេះមកធៀបទីតាំងនេះទីតាំងនេះ space ដាក់វាចោលមកអូខេពេលយើងនេះហើយយើងបានរូបរបស់វាស្អាតតែម្ដងបាទតមកគឺបងប្អូនគ្រាន់តែបដូរវាបដូរលេខវាមកចានេះលេខ1លេខ2លេខ3លេខ4 អញ្ចឹងនេះគឺយើងបដូរវាមកនេះតែនេះខ្ញុំបដូរតែមួយខ្ញុំដាក់លេខ1អញ្ចឹងមកអូខេលេខ2អូខេលេខ2អានេះលេខ3អានេះលេខ4អូខេលេខ4បាទតោះចប់ប៉ុណ្ណឹងតោះទៀតបងប្អូនមើលនេះអានេះវាដាក់អានេះ M M វា M1 M2 អូខេអញ្ចឹងអានេះ M2 អាក្រារ M1 អញ្ចឹងដើម្បីអាចសរសេរបាន សេបានស្រួលទេបងប្អូន copy នេះមកបាទ copy copy នេះ copy នេះពេលនេះចេញមកក្រៅមួយ space ឲ្យខ្ញុំលុបវាចោលហើយអានេះគឺខ្ញុំខ្ញុំអូខេខ្ញុំបោះ click វាខ្ញុំដោះដោះ comment វាចោលខ្ញុំវាអក្សរ M មកពីបងប្អូនដាក់លេខ1មកអូខេតមកទៀតយើងចាប់ដើមវានេះខាងដូចជា MV របស់ខ្ញុំនេះ MV តមកទៀតខ្ញុំ space document នេះចោលតោះមកយើងចង់ដាក់ទីតាំងរបស់អសរនេះយើងអាចដាក់នៅខាងលើក៏បានយើងវាយនៅ command មួយគឺ le អូខេ GLE មកអញ្ចឹងអានេះយើងដាក់ភ្ជាប់វាវារួមគេយើងដាក់ទៅនេះយើងអស់មកខាងលើនេះមួយមកអូខេតោះចុចចុច F8 អញ្ចឹងបងប្អូនលេងមកល្មើមកនេះដើម្បីដាក់អក្សរនៅពីលើនេះចុច escape document ចោលតោះទៀតខ្ញុំ copy អក្សរនេះ គេយើង copy មក MCO copy វាឬក៏យើង move វាក៏បានដែរខ្ញុំដក F8 ចេញអញ្ចឹងបងប្អូន copy យើងមើលនេះប្រហែលជា1ភាគ3នៃអក្សរនេះគម្លាតនេះយើងដាក់ចំកដាលតានេះមើលទៅដូចជាប់ហើយបងប្អូនទីព្រមកិលវាចំកដាលបាទតមកទៀតអូខេតមកបងប្អូន copy វាមកបាទខ្ញុំ copy វា CO គឺ copy ទីតាំងនេះអញ្ចឹង copy ទីតាំងនេះមកដាក់ចំទីតាំងនេះដែរអូខេបាទ copy ទីតាំងនេះមកដាក់ចំទីតាំងនេះដែរអញ្ចឹងមកយើងធ្វើម្ដងមួយយូរហើយអត់ស្អាតទេបើយើងធ្វើតែម្ដងអញ្ចឹងវាដូចគ្នាទាំងអស់បាទឥឡូវនេះគឺយើងធ្វើដូចគ្នាដែរយើងចាំដោអសមកអូខេយើងចាំដោអសនឹងមក យើងចាំបដូរវាអញ្ចឹងអានេះអូខេអានេះយើងយកវាមកខាងក្រោមវិញអញ្ចឹងខ្ញុំ LE មួយទៀតបាទខ្ញុំយកវាមកខាងក្រោមនេះវិញអូខេខ្ញុំទុកវាមកខាងក្រោមនេះខ្ញុំចុច F8 មកបាទខ្ញុំចុច skip document ចោលទៅវិញខ្ញុំ copy អក្សរនេះមកអញ្ចឹងខ្ញុំ copy វា copy ខាងក្រោមនេះអូខេមកដាក់ចំនេះមកនេះអូខេ តោះមកទៀតយើង copy អានេះមួយទៀតមក copy វាបាទ copy វាមកដាក់ខាងនេះវិញបាទដាក់ខាងនេះវិញដាក់ខាងនេះវិញដាក់ខាងនេះដាក់ខាងនេះអូខេយើងធ្វើដូចគ្នាទាំងអស់ចឹងមកតោះយើង space បដាយវាចោលអូខេអញ្ចឹងយើងធ្វើតែមួយ plate បានហើយនៅអក្សរលេខ1នេះគឺបងប្អូនកែវាខ្លួនឯងមក អញ្ចឹងនៅលើប្លង់យើងមិនចាំបាច់គូសដូចគេ100%ទេសំខាន់ពេលយើងគូសមកគួរត្រូវប៉ុន្តែនៅកន្លែងនេះគឺយើងវាស់នៅ dimension វាមួយទៀតនៅខ្ញុំវាស់បរហើយនេះរីមករំដងអញ្ចឹងគឺ DLE DLE តោះមកខ្ញុំទាញមកខាងក្រៅមកអូខេអញ្ចឹង space ហៅវាមកប្រើវិញនេះគឺខ្ញុំទាញទៅខាងលើ យើង spec ហៅវាប្រើវិញព្រោះនេះវាមាន2អានេះមួយហើយអានេះនឹងអាពីរហ្នឹង គឺកម្រាលខ្មៅស្មើគ្នា spec យើងវាស់នេះមួយទៀតអូខេបងប្អូនឃើញបាទ spec ដាច់វាចោលបាទរូបហ្នឹងយើងគូបានហើយរូបហើយនៅអាកន្លែងដកអសងបងប្អូនដូរឲ្យខ្លួនឯងក្នុងវីដេអូនោះខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងហើយយើងនៅចំណុចច្រើនតែនេះគឺ scale វាគឺមួយលើ100យើងកំពុងអត់ទូនៅវារៀននៃវីដេអូក្រោយខ្ញុំបង្ហាញតេតើការគូគ្រឹះរបស់មីក្រូ បាទវីដេអូខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងបាទអរគុណសូមគុំភ្លេចចែករំលែកវីដេអូនេះទៅកាន់អ្នកទិញផងបាទ